នៅពេលដែលខ្ញុំសាច់ទឹកណាអ្នកនរគ្នាអ្វីដែលខ្ញុំនឹកឃើញមុនគេគឺពេលដែលញ៉ាំផ្លែលឹកដឹងថាអត់ក្នុងលឹកមានជាតិទឹកច្រើនមែនតើនៅពេលដែលស្បែករបស់អ្នកនរគ្នាស្រេកទឹកសារជាតិទឹកនៅក្នុងអាឡឹកក៏អាចបំពេញសំណើមបានដែរខ្ញុំនឹងណែនាំអ្នកនរគ្នាជាមួយនឹង brand មួយដែលម្ចាស់ brand គាត់ព្យាយាមបង្កើតឡើង2ឆ្នាំហើយអ្នកនរគ្នាយូរណាស់ brand របស់គាត់ផ្ដោតសំខាន់ទៅលើតម្លៃសមរម្យមានប្រសិទ្ធភាពមិនមានសារធាតុហាមឃាត់អ្វីដែលសំខាន់គឺគាត់គិតដល់ស្បែកអ្នកប្រើប្រាស់ខ្លាំងមែនតើនោះគឺ Glasskin ផលិតផលដំបូងរបស់ Glasskin គឺ Radiant Glow Sheet Mask ដឹងអត់ម៉ាស់មួយស្លឹករបស់ Glasskin ណាមានទឹក essence រហូតដល់30 ml វាស្មើនឹង essence ពេញម្ដងហ្មងណាក្នុងទឹក essence របស់ Glasskin មានរួមបញ្ចូលជាមួយនឹងសារធាតុសំខាន់សំខាន់ជាច្រើនហើយអ្វីដែលសំខាន់ណាគឺមាន Candela ជួយទៅលើស្បែក roll ប៉ុន្តែ Candela របស់គាត់អមមកជាមួយនឹង Chamomile ដែលជា ingredient shooting ស្បែកកុំឲ្យស្បែករបស់យើងនឹងអាចនិយាយថាគេលោដាក់ Candela ទៅវាបាត់មុនប៉ុន្តែវារៀង harsh អានេះគឺយើងមាន balance រវាង oily skin combination skin dry skin គឺអាចបត់បានទាំងអស់គោលបំណងរបស់ Glasskin ណាចង់ឲ្យអ្នកទាំងអស់គ្នាមានភាព ជឿជាក់ជាមួយនឹងស្បែករបស់ខ្លួនឯងមិនថាស្បែកនឹងកំពុងមានបញ្ហាឬក៏អ្នកទាំងអស់គ្នាត្រូវការប្រើ make up ទេសូមចងចាំថានៅពេលដែលយើង make up គឺយើងគ្រាន់តែយកវាមកបន្ថែមសម្រស់មិនមែនបិទបាំងទេការបិទបាំងវាអត់បានយូរវែងទេអញ្ចឹងកុំភ្លេចការថែរក្សាស្បែកគឺជាគោលចម្បងបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ប្រើជាមួយនឹង skin care line ច្រើនទេសាកជាមួយនឹង glass skin mask សន្លឹកតម្លៃគាត់ affordable price មួយសន្លឹកត្រឹមតែ3ដុល្លារកន្លះតែប៉ុណ្ណោះចាប់ពីថ្ងៃទី20នេះតទៅ glass skin នឹងមានការដាក់លក់ជាផ្លូវការជាមួយនឹង cost me beauty ហើយខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាអាចទិញ glass skin ឥឡូវនេះប្រម៉ូសិនសាហាវខ្លាំងមែនតើដោយសារតែម្ចាស់ brand អត់ចង់ធ្វើទេប៉ុន្តែខ្ញុំអ្នក request អញ្ចឹងខ្ញុំ request គេបានតែ5ថ្ងៃទេចាប់ពីថ្ងៃទី20រហូតដល់ថ្ងៃទី24រាល់ការទិញ glass skin មួយស្លឹកហ្នឹងណា10ស្លឹកថែម10ស្លឹកខ្ញុំបញ្ជាក់ម្ដងទៀត10ស្លឹកថែម10ស្លឹក មិនងាយមាន promotion នេះទេហើយកុំគិតថាអឺអត់តទិញឥឡូវចាំលើកក្រោយតិចទៀតអីចឹងណា no ទិញឲ្យហើយហើយខ្ញុំបញ្ជាក់បើសិនជាអ្នកទាំងអស់គ្នាមើលវីដេអូនេះដល់ចប់អ្នកទាំងអស់គ្នានឹងទទួលបានជាមួយនឹងការ link giveaway អត់មានអីពិបាកទេហើយអ្វីដែលសំខាន់អ្នកឈ្នះរើ20នាក់វិធីលេងគឺអ្នកទាំងអស់គ្នាគ្រាន់តែ share វីដេអូនេះ mention ជាមួយនឹង Color Skin Cosme Beauty អ្នកទាំងអស់គ្នាអាចចូលរួមជាមួយនឹង giveaway របស់យើងបានដែរអ្នកឈ្នះនឹងមានឱកាសរហូតដល់20នាក់កុំភ្លេចណាសាកជាមួយនឹង Color Skin តន់យើងមាន promotion សញ្ញាម៉ាស់ដែលស្ដើងរបស់ Color Skin ជាមួយនឹងទឹក essence ច្រើនមែនតើហើយអ្នកទាំងអស់គ្នាក៏អាចប្រើវាបានជា ប្រចាំថ្ងៃទៀតជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយបាយបាយ